អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយអូខេអ្នកទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបនៃការដូរ password នៅក្នុងសបាយ GX2 ហ្នឹងហើយអឺទី1ខ្ញុំប្រាប់ពីរបៀបនៃការដូរ password នៅក្នុង Hero ហើយទី2ខ្ញុំប្រាប់ពីរបៀបនៃការដូរ password នៅក្នុង JPoint រួមជាមួយនឹងទី3ខ្ញុំនឹងប្រាប់ពីរបៀបនៃការដូរ password security អូខេអ្នកទាំងអស់គ្នាខ្ញុំជឿថាមួយរយៈនេះអ្នកទាំងអស់គ្នាប្រហែលជាពិបាកក្នុងការដូរ password នៅក្នុង game GX នៅក្នុង server របស់សបាយមួយនេះដោយសារសបាយគាត់បានធ្វើការ update នៅ function ថ្មីទាក់ទងទៅនឹងរបៀបនៃការផ្លាស់ប្ដូរ password អញ្ចឹងសូម្បីតែខ្ញុំក៏ចង់កញ្ញាញ់ខួរជាមួយនឹងសបាយដែរណាអូខេតោះឥឡូវកុំឲ្យខាត់ពេកចូលទៅមើលទាំងអស់គ្នាណាពីរបៀបនៃការដូរ follow ខ្ញុំ step by step ទាំងអស់គ្នាអូខេអញ្ចឹងយើងបើកនេះមកជាទូទៅ គឺយើងចូលមកគឺមានវាមានរូបរាងបែបនេះអញ្ចឹងកន្លែងនេះគឺយើងត្រូវបំពេញ user រួមជាមួយនឹង password ណាអញ្ចឹងខ្ញុំ save ទុករួចហើយនេះ ចឹងនេះគឺជា user របស់ខ្ញុំបែបនេះ password របស់ខ្ញុំអូខេបែបនេះចឹងប៉ុណ្ណឹងណាបន្តមកទៀតយើងចូលទៅក្នុងទៅអូខេអ្នកទាំងអស់គ្នានេះយើងចូលដល់ក្នុងសបាយហើយអញ្ចឹងយើងឃើញរូបភាពរូបរាងថ្មីរបស់សបាយដែលគាត់បានធ្វើការរៀបចំប៉ុន្តែបើយើងមើលទៅរាងរាងសាំញ៉ាំបន្តិចដោយសារយើងធ្លាប់ប្រើចាស់អញ្ចឹងណា អូខេអញ្ចឹងទី1កន្លែង reload កាក់ទេខ្ញុំអត់និយាយទេទី2គឺជាកន្លែងនៃការដូរ password hero អញ្ចឹងយើងចុចកន្លែងនេះមកកន្លែងនេះវាបញ្ជាក់ថានៅក្នុង account របស់យើងមាន2 game ទី1គឺ AK2 ទី2គឺ JX2 អូខេអញ្ចឹងខ្ញុំចុចលើ AK2 មួយសិនខ្ញុំប្រាប់អ្នកនរគ្នាចុចលើបែបនេះហើយយើងចុចលើឈ្មោះនេះមួយទៀតអញ្ចឹងយើងចុចមកអញ្ចឹងកន្លែងនេះ account AK2 ខ្ញុំមានហើយអញ្ចឹងបើយើងចង់ដូរ password ចុចកន្លែងនេះមក ប៉ុន្តែកន្លែងនេះហេតុអីក៏វាចាក់សោដោយសារ account របស់ខ្ញុំនេះវាមិនទាន់បាន verify ជាមួយនឹងលេខទូរស័ព្ទណាចឹងបើយើងចុចលើវាបែបនេះវាបញ្ជាក់អីនេះថាអ្នកត្រូវតែធ្វើការ verify លេខទូរស័ព្ទនៅក្នុង profile របស់អ្នកដើម្បីក្នុងនៅក្នុង profile របស់អ្នកហើយវាសួរថាយើងចង់ verify ឥឡូវអត់បើយើងចង់ចុចអានេះតែនេះខ្ញុំអត់ទាន់ទេណាហ្នឹងខ្ញុំចុច no សិនអូខេអាហ្នឹងមក account ចា account ទី2គឺខ្ញុំមាន account game ជា X2 ហេតុអីក៏សុបាយដល់ពេលដែលចុចទៅមានតែប៉ុណ្ណេះណាចាំមើលណា ហេតុអីក៏សុបាយ AK2 ចុចទៅមានប៉ុណ្ណេះណាហេតុអីក៏ account GX ចុចមកមានច្រើនដោយសារ account GX មួយ account ដាក់ hero GX បាន100ក៏បានដែរអត់ជាបញ្ហាទេតែ account សុបាយ AK2 គឺយើងដាក់បានតែមួយ hero ទេណាអញ្ចឹងបន្តមកទៀតខ្ញុំចង់ដឹងថាអូខេ account នេះមាន hero អត់យើងចុចមើលលើនេះមកនេះលើនេះមកឃើញវាបញ្ជាក់ថានៅក្នុងនេះមាន hero មួយឈ្មោះថាអីគេសាខ្ជូតនេះ free 32 free ប៉ាក់ទេណានឹងឯនគររាជនេះឃើញទេនគរពីលើនេះឃើញទេអញ្ចឹងអាចផ្ទៀងផ្ទាត់តាមនឹងបានហើយកន្លែងនេះគឺជាកន្លែងដែលយើងដូរ password game កន្លែងដែលយើងដូរ password game មូលហេតុដែលវាចាក់សោដូចខ្ញុំប្រាប់ពីមុនអញ្ចឹងគឺមានន័យថាយើងមិនទាន់ verify ជាមួយនឹងលេខទូរស័ព្ទអូខេឥឡូវយើងធ្វើម៉េចដើម្បីធ្វើការ verify ហើយធ្វើការដូរលេខទូរស័ព្ទនឹងដូរ password នឹងបានអញ្ចឹងអ្នកទាំងអស់គ្នាចុចមកកន្លែង home នេះ ចូល profile account setting អូខេអ្នកទាំងអស់គ្នាអញ្ចឹងកន្លងទី1នេះគឺជាកន្លែងអឺព័ត៌មានរបស់យើងហើយអញ្ចឹងកន្លែងនេះយើងអត់ចាំបាច់ខ្វល់មួយវាក៏បានដែរយើងចូលមកកន្លែង pass security ណាអឺខាងលើនេះគឺជាអ្វីដែលវាបានបង្ហាញចា account នេះគឺ បានចាក់ pass security រួចហើយលេខទូរស័ព្ទមិនទាន់បាន verify ទេដោយសារចេញសញ្ញាឧទាន email មិនទាន់បាន verify ទេដោយសារចេញសញ្ញាឧទានណាអូខេកលៈទី2 គឺ password និង security ទី1នេះគឺជា pass ជា point អញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការផ្លាស់ប្ដូរ pass ជា point បានដោយមិនចាំបាច់ verify លេខទូរស័ព្ទទេណាអញ្ចឹងខ្ញុំចុចឲ្យមើលបានណានេះឃើញទេអញ្ចឹងវាឲ្យយើងវាយថាទី1នេះ គឺជា password ពេលបច្ចុប្បន្ន password ពេលបច្ចុប្បន្នឧទាហរណ៍ថាមិញនេះខ្ញុំដាក់អានេះនេះដាក់នេះណានេះគឺជា password ពេលបច្ចុប្បន្នរបស់ខ្ញុំចឹងខ្ញុំ copy មកនេះ copy មកខ្ញុំផាសកន្លែងនេះមក ណា password ពេលបច្ចុប្បន្នបន្ទាប់មកទៀតខ្ញុំដូរ password ថ្មីខ្ញុំដាក់ដល់កតុយកន្លែងនេះជា password ថ្មីអញ្ចឹងកន្លែងនេះ6អឺ2ចាទី1ទី2ដាក់ដូចគ្នាណាអ្នកទាំងអស់គ្នាទី1ទី2ដាក់ដូចគ្នាហើយអ្នកទាំងអស់គ្នាត្រូវចាំថាទី1វាឲ្យយើងដាក់នេះ last at the least one number អញ្ចឹងឲ្យយើងដាក់លេខដាក់លេខណាដាក់លេខរួចដាក់អក្សរ អក្សរធំអក្សរធំរួចឲ្យយើងដាក់អក្សរតូចទៀត follow តាមវាអញ្ចឹងអាទី1ដាក់លេខយ៉ាបាទបាទទី1ដាក់លេខអញ្ចឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាដាក់ខុសឧទាហរណ៍ណាខ្ញុំដាក់បែបនេះឧទាហរណ៍នេះអឺខ្ញុំវាយឡើងនេះវិញអ្នកទាំងអស់គ្នាមើលអញ្ចឹងខ្ញុំដាក់1ហើយខ្ញុំដាក់2អញ្ចឹងខ្ញុំដាក់អឺ razer អញ្ចឹងចាចាំមើលណាវាឲ្យអត់ខ្ញុំ copy មកបប ឃើញវាអត់ឲ្យទេឃើញវាចេញឲ្យទេអាយ៉ាច្រឡំអត់ហើយចាំតិចនេះហើយអានេះខ្ញុំយកអានេះអូខេឃើញទេដល់ពេលដែលខ្ញុំដាក់ខ្វះទី1លេខមានហើយណាលេខនេះលេខ12នេះមានហើយណាលេខ12មានហើយប៉ុន្តែកន្លែងនេះគេដាក់អក្សរធំឃើញខ្ញុំអត់មានអក្សរធំទេអ្នកនរនេះខ្ញុំអត់មានអក្សរធំទេអញ្ចឹងវាឲ្យវាអត់គ្រីសយើងទេលុះត្រាអ្នកទាំងនេះមិនពេញត្រូវអស់បានគ្រីសអស់បានយើងដូរ password បានណាអញ្ចឹងបែបនឹងរួចអឺខ្ញុំអាចឲ្យអ្នកទាំងនេះមើលបែបនេះបាន ខ្ញុំ copy អ្នកក្រោមទៀតឃើញទេនេះវាវាវាវា confirm ហើយមើលនេះទៀតនេះ pass security ខ្ញុំវាយរួចហើយប៉ុន្តែវាអត់ចេញកន្លែង submit ឲ្យទេអញ្ចឹងកន្លែងនេះ pass security ខ្ញុំខ្ញុំអាចបង្ហាញអ្នកទាំងអស់គ្នាមើលទេអូខេឃើញអត់ចេញ submit ឲ្យមូលហេតុយើងខ្វះលក្ខខណ្ឌវា2លក្ខខណ្ឌទី1គឺអសរធំ លក្ខខណ្ឌទី2 គឺបំពេញឲ្យបាន8ខ្ទង់ចានេះខ្ញុំបំពេញបានប៉ុន្មានមើល2 4 6 7 7ខ្ទង់ទេអញ្ចឹងកន្លែងនេះខ្ញុំត្រូវថែមលេខ3មួយទៀតមែនទេដើម្បីគ្រប់8ខ្ទង់អញ្ចឹង2 4 6 8 8ខ្ទង់ឯណាពេលខ្ញុំ copy វាមកផាផាអញ្ចឹងឃើញលក្ខខណ្ឌទី1ទី2 8ខ្ទង់ឲ្យអូខេហើយប៉ុន្តែខ្វែគេគឺខ្វះអសរធំអញ្ចឹងខ្ញុំត្រូវការថែមអសរធំកន្លែងនេះមួយទៀតនេះឃើញទេខ្ញុំដូរមកអសរអធំបែបនេះ ចុច save សិន copy វាមកនេះផាសមកផាសមកឃើញនៅពេលដែលយើងគ្រប់លក្ខខណ្ឌទាំង8នេះទាំង4នេះវានឹងចេញកន្លែង submit ឲ្យយើងឃើញទេអូខេយើងចុច submit មកអូខេនេះវាបញ្ជាក់ថាជោគជ័យក្នុងការដូរណានេះជោគជ័យហើយអញ្ចឹងនេះគឺជារបៀបដូរផាសជា point អញ្ចឹងផាសជា point យើងដូរដោយយើងមិនចាំបាច់ធ្វើការ verify លេខទូរស័ព្ទទេប៉ុន្តែ pass security ដាច់ខាតត្រូវតែ verify លេខទូរស័ព្ទបើអ្នកទាំងអស់គ្នាមិនធ្វើការ verify លេខទូរស័ព្ទទេ pass security មួយនេះគឺមិនត្រូវបានឲ្យធ្វើការផ្លាស់ប្ដូរទេ ណាអញ្ចឹងយកអូខេវាមកអញ្ចឹងដាក់លេខទូរស័ព្ទមកនេះឃើញទេនេះផាននេះនេះនេះអេតលេខកន្លែងនេះនេះអេតលេខនេះមិនចុចលេខនេះណាអេតលេខនេះអញ្ចឹងមិញខុសណាខ្ញុំឲ្យមើលមើលឲ្យតាន់ណាអញ្ចឹងផាសកន្លែងនេះខ្ញុំអត់ចុចកន្លែងនេះទេចុចកន្លែងនេះអញ្ចឹងពេញលេខទូរស័ព្ទមកនេះលេខទូរស័ព្ទវាដាក់សុកខ្មែរយើងទេអញ្ចឹងយើងធ្វើការពេញលេខទូរស័ព្ទទាំងអស់គ្នាណា អូខេអញ្ចឹងនេះជាលេខទូរស័ព្ទរបស់ខ្ញុំណាហើយអ្នកទាំងអស់គ្នាចាំអាម៉ាត់ណាលេខទូរស័ព្ទនេះដល់ពេលដែលយើងផ្សាយចេញគឺជាលេខទូរស័ព្ទរបស់យើងដល់ពេលដែលយើងដាក់លេខនេះចូលវានឹង mistake លេខ code ឲ្យយើងដើម្បីយើងធ្វើការ verify ជាមួយវាអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលនៅកញ្ចែហៀងនេះខាងនេះដៃណាគ្នាខាងនេះដៃរបស់ខ្ញុំនៅកន្លែងខ្ញុំគឺវាមកនេះគឺអឺជាផ្ទាំងអេក្រង់ទូរស័ព្ទរបស់ខ្ញុំអ្នកទាំងអស់គ្នាអាចមើលធ្វើអាចមើលការ verify របស់ខ្ញុំបានណាអញ្ចឹងយើង submit មកបែបនេះ ឃើញទេនេះវាចាំឲ្យយើងពេលយើងតែ1នាទីទេនេះឃើញវាលោតមកលើអេក្រង់ខ្ញុំទេនេះនេះខ្ញុំចុចលើវាមកនេះឃើញទេអញ្ចឹងកន្លែងនេះជាលេខកូដបោះសបាយអញ្ចឹងទី1គឺ86 75 92ឃើញទេបើប៉ុណ្្នឹងមកគឺជាការស្រាច់នេះជាការ verify លេខទូរស័ព្ទរបស់ខ្ញុំណាអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងអូខេកន្លែងនេះគឺយើងចប់ហើយតាក់ទងទៅនឹងការ verify លេខទូរស័ព្ទណាបន្តមកទៀតយើងអាចធ្វើការដូរផាស នេះបានហើយកន្លែង pass security នេះអ្នកទាំងអស់ចុច change កន្លែងនេះមកវាឲ្យយើងដូរហើយអាទី1អីគេគឺជា pass security ពេលបច្ចុប្បន្នទី2 pass security ថ្មីទី3គឺយើង confirm pass security អាទី2នេះឲ្យដូចនឹងអាទី3នេះណាតែប៉ុណ្្នឹងមកចប់ហើយចឹងកន្លែងនេះខ្ញុំអត់ធ្វើការដូរទេណានឹងហើយអ្នកទាំងអស់គ្នាអាចធ្វើតាមខ្ញុំបានហើយចំពោះ pass យើងត្រូវដាក់យ៉ាងតិចណា8ខ្ទង់មានលេខមានអក្សរធំមានអក្សរតូចបើយើងចង់ដាក់វាសុវត្ថិភាពទៀតដាក់និមិត្តសញ្ញាមកផង ហ្នឹងហើយអូខេប៉ុណ្្នឹងអញ្ចឹងខ្ញុំ back ទៅវិញណាប៉ុណ្្នឹងឯងអូខេអញ្ចឹងខ្ញុំមកធ្វើការដូរនៅ pass ចូលលេងហ្គេមឲ្យមើលបានយើង verify ទីកន្លែងនេះវានឹងបើកឲ្យយើងឯងអ្នកទាំងអស់គ្នាវាបើកឲ្យយើងឯណានេះឃើញទេនេះដូរបានមុននឹង confirm ឃើញទេតែប៉ុណ្្នឹងឯងឃើញវាឲ្យដូរឯហ្នឹងហើយឧទាហរណ៍ថាខ្ញុំដាក់បែបនេះបែបនេះបែបនេះបែបនេះដាក់ច្រើនអូដាក់ច្រើនមិនអត់កើតទេអាពីរណាដូចគ្នា ដាក់ទៅឲ្យដូចគ្នានេះបែបនេះអឺនេះគេឲ្យឆេងឲ្យឃើញទេតែប៉ុណ្្នឹងមកចប់មកអូខេអ្នកទាំងអស់គ្នាខ្ញុំជឿថាអ្នកទាំងអស់គ្នាអឺបើសិនជាករណីអ្នកទាំងអស់គ្នា follow នៅវីដេអូនេះអ្នកទាំងអស់គ្នាអាចធ្វើការដូរនៅផាសអឺចូលលេងហ្គេមនេះបាន100%ទី1គឺផាសនៅក្នុងអឺហ្គេម AK និង GX ហើយរួមជាមួយនឹងទី2គឺយើងដូរនៅអឺផាសជា point និងផាស security ណាហើយអ្នកទាំងអស់គ្នាត្រូវចាំថាពេលអ្នកទាំងអស់គ្នាទិញលក់ hero ណាអ្នកទាំងអស់គ្នារឿងទី1គឺយើងត្រូវដូរផាសចោលអស់ហ្នឹងហើយរួមជាមួយនឹងលេខទូរស័ព្ទទៅទៅធ្វើការដូរចេញបើសិនជាករណីអូខេលេខទូរស័ព្ទឃើញលេខទូរស័ព្ទគេក្រោមនេះដូរចេញហើយណាឃើញគេ verify ជាមួយ email ដូរ email គេចេញហើយរួច verify ឲ្យហើយចាំយើងធ្វើការ save ណាអូខេអ្នកទាំងអស់គ្នាអញ្ចឹងអរគុណចំពោះការតាមដានរបៀបនៃការដូរអឺ account និង password នៅក្នុងសម្រាប់សบายទាំងអស់គ្នាណាអូខេអរគុណបាយបាយ